សួស្តីសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីទៀតហើយ ក្នុងម៉ោងសិក្សាប្រវត្តិវិទ្យារបស់យើងជាបន្តទៀតនៅក្នុងម៉ោងសិក្សានេះដែរលោកគ្រូមានពាក្យកន្លឹះសំខាន់សំខាន់យកមកសិក្សាជាមួយបងប្អូនទាំងអស់គ្នាចំនួន5ជាបន្តទៀត ពាក្យកលឹះទី1លោកគ្រូលើកយកពាក្យថានាវឹកនាវឹកអូនធ្លាប់លើហើយពាក្យថានាវឹកនាវឹកមានន័យថាអ្នកបើកបរឬអ្នកបញ្ជានាវាឬកប៉ាល់គ្រប់ប្រភេទពួកអឺរ៉ុបគេហៅនាវឹកហ្នឹងថាកាពីតែនណាគេប្រើពាក្យថាកាពីតែនណាបងប្អូនបើធ្លាប់មើលរឿងអាមេរិកាំង រឿងអឺរ៉ុបអីហ្នឹងឲ្យតែអ្នកគ្រប់គ្រង បញ្ជាកប៉ាល់គេហៅថានាយកាពីតែនណានាយកាពីតែនអញ្ចឹងនាវឹកនិយាយជារួមគឺជាអ្នកបើកបរឬក៏អ្នកបញ្ជាយានជំនិះគ្រប់ប្រភេទដែលបើកបរនៅលើផ្លូវទឹកនៅលើផ្លូវទឹកទោះយើងចៅទូកអ៊ំទូកក៏យើង ជានាវឹកដែរណាទោះជាកណូតក្តីជា សាឡងសាឡងក្តីជាសាឡាងក្តីជានាវាក្តីជាកប៉ាល់ធំធំក្តីណាឲ្យតែជាអ្នកគ្រប់គ្រងបញ្ជាការបើកបរឲ្យជាជំនិះលើផ្លូវទឹកគេហៅថានាវិកឹងពាក្យកន្លឹះទី2លោកគ្រូលើកយកពាក្យថាបាវបំរើបាវបំរើបាវបំរើមានន័យថាអ្នកបំរើ ទាំងប្រុសទាំងស្រីណាទាំងប្រុសទាំងស្រី ខ្ញុំកញ្ចាស់ប្រុសស្រីណាចឹងពាក្យថាបើបម្រើហ្នឹងអត់ចែកភេទប្រុសឬស្រីទេឲ្យតែជាអ្នកបម្រើគេអ្នកខ្ញុំកញ្ចាស់បម្រើគេក្នុងផ្ទះសំបែងក្តីក្នុង ការដ្ឋានក្តី គេហៅថាបើបម្រើ ពាក្យថាបើបម្រើនេះកាលពីសម័យបុរាណគឺគេនិយមប្រើគេហៅថាបើព្រាវក៏បាន តែសពថ្ងៃហ្នឹងគេលែងប្រើទៀតហើយណាគេលែងប្រើទៀតហើយ ចឹងពាក្យកលឹះសំខាន់ទី4ណាជាពាក្យសំខាន់មែនតើដែលបងប្អូនអ្នកសិក្សាក៏ដូចជាលោកគ្រូអ្នកគ្រូបង្រៀនមុខវិជ្ជាភូមិប្រវត្តិភាសាខ្មែរក្តីហ្នឹងតែងតែអត់ច្បាស់ណាពាក្យថា ប្រជាជនអាមេរិកឡាទីន ប្រជាជនអាមេរិកឡាទីនគឺជាប្រជាជនដែលបានមកពីការកាត់ផ្សំមកពីការកាត់ផ្សំ រវាងជនជាតិដើមម្ចាស់ស្រុកនៅទ្វីបអាមេរិកជាមួយនឹងពួកជំនោស្រុកពីអឺរ៉ុបនិងអាហ្វ្រិកស្បែកខ្មៅសពថ្ងៃប្រជាជនអាមេរិកឡាទីន ត្រូវបាន កាត់ផ្សំជាមួយនឹងជាតិសាសន៍ផ្សេងផ្សេងទៀតណាអញ្ចឹងការពីដើមឡើយអឺប្រជាជនអាមេរិកឡាទីនហ្នឹងគឺជាអំបូរកូនកាត់ណាអំបូរនៃមនុស្ស ដែលជាក្រុមកូនកាត់រវាងម្ចាស់ដើមម្ចាស់ស្រុកអាមេរិកជាមួយនឹងពួកចំណូលមកពីអឺរ៉ុបពិសេស កូនកាត់ជាមួយនឹងពួកអេស្ប៉ាញ និងពណ៌ទុយកាល់ជាដើមណាគេហៅថាអាមេរិកឡាទីនណាក៏ប៉ុន្តែសប្តាហ៍មិនមែនកាត់ផ្សំត្រឹមតែជាមួយអេស្ប៉ាញឬពណ៌ទុយកាល់ទេគឺកាត់ផ្សំជាមួយជាតិសាសន៍ផ្សេងៗមានជាតិសាសន៍អាស៊ីមានបារាំងអង់គ្លេស ក្តីនឹងបង្កើតបានជាប្រជាជនអាមេរិកឡាទីនដែរសពថ្ងៃប្រជា ជនអាមេរិកឡាទីនត្រូវបានកាត់ផ្សំជាមួយជាតិសាសន៍ផ្សេងផ្សេងទៀតពាក្យនេះសពថ្ងៃត្រូវបាន ប្រើ ជាពិសេសសម្ដៅទៅលើប្រជា ជនអាមេរិកកណ្ដាលនិងអាមេរិកភាគខាងត្បូងណាចឹងកាលណាគេសិក្សាពីប្រជាជនអាមេរិក ឡាទីនឬក៏ប្រទេសប្រទេសអាមេរិកឡាទីនគេគេតែងតែសំដៅទៅលើ ប្រទេសចាប់ពីអាមេរិកកណ្ដាលទៅដល់អាមេរិកខាងត្បូង គឺចាប់ពីមិចសិចណាចាប់ប្រទេសមិចស៊ីកូចុះមកមកត្បូងរហូតដល់ប្រទេសឈីលីណាគឺហៅថាអាមេរិកឡាទីនទាំងអស់ឡាទីនទាំងអស់អញ្ចឹងលោកគ្រូអមានរូបភាពណារូបភាពប្រជាជនអាមេរិកឡាទីនដ៏ស្រស់ស្អាតមែនទែនណាដែលបងប្អូននឹងភ្ញាក់ផ្អើលថាកូនកាត់ណាកូនកាត់រវាងពួក ម្ចាស់ស្រុកដើមហើយជាមួយនឹងពួកចំណូលអឺរ៉ុបហ្នឹងវាស្អាតប៉ុណ្ណាតោះយើងចូលទៅមើលទាំងអស់គ្នា នេះណែនេះគឺជាកូនកាត់ណាជាកូនកាត់រវាងអឺជនជាតិដើមចាស់ស្រុកអាមេរិកជាមួយនឹងពួកអាហ្វ្រិកស្បែកខ្មៅណានេះគឺជាកូនកាត់ដែរគឺជាកូនកាត់រវាង ជនជាតិដើមចាស់ស្រុកជាមួយនឹងពួកអឺអឺរ៉ុបឃើញអត់អញ្ចឹងសពថ្ងៃអឺ គេនិយមគេនិយមកូនកាត់កូនកាត់អឺរ៉ុបអាហ្វ្រិកកូនកាត់អឺអាមេរិកអាហ្វ្រិកណាគឺគេនិយមឲ្យតម្លៃថាសម្បល់ស្អាតអីចឹងណាមកគួរឲ្យស្រឡាញ់ទឹកភ្នែកអឺកៅភ្នែកមានមុនស្នេហ៍អីចឹងជាដើមចឹងទៅណានេះគឺជាប្រជាជនអាមេរិកឡាឡាទីនអញ្ចឹងយើងស្ដាប់បានណាពាក្យថា ប្រជាជនអាមេរិកឡាទីនគឺសម្គាល់ទៅលើក្រមប្រជាជនកូនកាត់រវាង ក្រមជនជាតិដើមម្ចាស់ស្រុកនៅទ្វីបអាមេរិកជាមួយនឹងក្រមចំណូលស្រុកមកពីអឺរ៉ុបឬក៏មកពីទ្វីបដទៃទៀតណាសពថ្ងៃនេះអញ្ចឹងលោកគ្រូមានពាក្យចុងមានពាក្យមួយទៀតពាក្យថាប្រជាកសិករសេរីប្រជាកសិករសេរីប្រជាកសិករគឺជាប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើស្រែចម្ការនឹងឯងណា ហើយពាក្យថាសេរីគឺមានសិទ្ធិសេរីភាពណាមានសេរីភាព ក្នុងការ ធ្វើស្រែចម្ការរបស់ខ្លួនហ្នឹងជាប់លាប់ពេញលិញក្នុងមួយរដូវធ្វើស្រែចម្ការណាដោយមិនជាប់កំណែនឬជាប់ទោសទណ្ឌអ្វីទេណាបើសិនជាវិជាកសិករត្រូវបាន គេកែនឲ្យទៅជីកប្រឡាយជីកព្រែកជីកស្រះក៏សង់ប្រាសាទសង់សមិទ្ធផលផ្សេងៗវិជាកសិករនោះគាត់ គាត់មិនមែនជាជាកសិករសេរីទេព្រោះគាត់បាត់បង់សេរីភាពក្នុងការប្រកបមុខរបរស្រែចម្ការរបស់គាត់អញ្ចឹងគេហៅគាត់ថាអ្នកងារអ្នកងារឬក៏ជនជាប់បំណែនជាដើមណាអញ្ចឹងបងប្អូនយល់បានណាវិជាកសិករសេរី គឺជាជាកសិករដែលគាត់មិនជាប់ទោសឬមិនជាប់បំណែនហើយគាត់រស់នៅ និងប្រកបមុខរបររបស់គាត់ជាប្រចាំថ្ងៃបានធម្មតាបានជាធម្មតា ចឹងលោកគ្រូមានពាក្យមានពាក្យចុងក្រោយមួយ ពាក្យចុងក្រោយនោះក៏សំខាន់ណាស់ដែរគឺនិយាយអំពី ប្រវត្តិសាស្ត្រសម័យបុរាណប្រវត្តិសាស្ត្រសម័យបុរាណប្រវត្តិសាស្ត្រសម័យបុរាណ ប្រវត្តិសាស្ត្រដែលសិក្សាអំពីសម័យកាលមួយរបស់សង្គមមនុស្សបន្តពីសម័យកាលបុរេប្រវត្តិសាស្ត្រមកក្នុងសម័យកាលនោះសង្គមមនុស្សមិនទាន់ជារីកចម្រើនអ្វីអឺប៉ុន្មាននោះទេណាបើទោះជាមានតួអក្សរសម្រាប់ប្រើប្រាស់និងមានក្បួនច្បាប់ចំនួនមួយចំនួនហើយក្តីក៏គេនៅហៅថាជាសម័យបុរាណដែរ សម័យបុរាណត្រូវបានបិទបញ្ចប់ នៅពេលដែលមជ្ឈិមសម័យចូលខ្លួនមកជុំជំនួសណាមកជំនួសលោកលោកគ្រូគូកាលសម័យប្រវត្តិសាស្ត្រឲ្យបងប្អូនបាន មើលហើយនឹងបានយល់ច្បាស់ទាំងអស់គ្នាណាសម័យកាលទី1គេហៅថាសម័យបុព្វកាលសម័យបុព្វកាលហ្នឹងគឺគេចាប់គិតអំពីកំណរកំណើតផែនដីណាឬក៏កំណរកំណើតរបស់មនុស្សណាអឺហើយវិវត្តខ្លួនបន្តិចម្ដងបន្តិចម្ដងហើយសម័យបុព្វកាលនោះគឺមនុស្សនៅជាមនុស្សស្វានៅឡើយទេមនុស្សស្វានៅឡើយទេណា ទាំងចាប់តាំងពីកំណើតមនុស្សឬកំណើតផែនដីមកដល់មនុស្សណាមនុស្សវិវត្ត ត្រឹមខ្លាជាមនុស្សស្វាគេហៅថាសម័យបុព្វកាលសម័យកាលប្រវត្តិសាស្ត្រសម័យកាលប្រវត្តិសាស្ត្រគឺគិតរាប់ចាប់ត្រឹមពីមនុស្សស្វាណាមនុស្សស្វាបានវិវត្តខ្លាយទៅជាមនុស្សមនុស្សបុរាណជាមនុស្សបុរាណ មានន័យថារាងកាយនោះគឺជ្រុះរោមអស់ហើយដំណើរត្រង់ត្រង់ហើយរូបរាងគឺជាមនុស្សណាជាមនុស្សហើយតែគឺជាមនុស្សបុរាណនៅឡើយមានន័យថា នៅមានលក្ខណៈស្រដៀងនឹងសត្វតិចតួចដែរនៅស្រដៀងនឹងសត្វដែរណាហើយសម័យកាលប្រវត្តិសាស្ត្រនោះពេលដែលមនុស្សបានវិវត្តចេញពីមនុស្សស្វាហើយ មនុស្សបានរស់កាលរស់នៅក្នុងសម័យកាលយូរលង់ហើយបានបន្តវិវត្តខ្លួនតិចម្ដងតិចម្ដង រហូតរស់ជាកុលសម្ព័ន្ធរស់ជាកុលសម្ព័ន្ធហើយកុលសម្ព័ន្ធនឹងខ្លាយជាកុលសម្ព័ន្ធធំរហូតកុលសម្ព័ន្ធធំធំនឹងរួមរួមគ្នាបង្កើតជាសហគមន៍ឬគេហៅថាកំណើតរដ្ឋកំណើតរដ្ឋអញ្ចឹងសម័យកាលប្រវត្តិសាស្ត្រនិយាយឲ្យឲ្យចំគឺជាសម័យកាលយូរលង់មួយដែលគេគិតចាប់ តាំងពីមនុស្សណាមនុស្សបានវិវត្តពីមនុស្សស្វាមកជាមនុស្សបុរាណមកទល់នឹងមនុស្សក៏កើតជារដ្ឋឬក៏មនុស្សមានអក្សរប្រើប្រាស់ចូលសម័យកាលមួយទៀតគឺសម័យកាលមជ្ឈិមសម័យគឺហៅថាសម័យកាលកណ្ដាលមជ្ឈិមហ្នឹងគឺកណ្ដាលជាសម័យកាលកណ្ដាលនេះគឺគេគិតចាប់តាំងពីពេលណាមក គឺគេអឺ គេចាប់គិតណាអំពីអសម័យកាលដែលមនុស្សកើតជារដ្ឋហើយមានអសរប្រើប្រាស់មានក្បួនច្បាប់សម្រាប់គ្រប់គ្រងរដ្ឋណាបន្តមកដល់ត្រឹមពេលដែលចក្រភពចក្រភពរ៉ូម៉ាំងឬក៏ចក្រភពរ៉ូមហ្នឹងដួលរលំណាដួលរលំហើយអ្នកប្រវត្តិសាស្ត្រមួយចំនួនថាអតលហិកហ្នឹងក៏ក៏បានតែ គេយកតលហេកមួយទៀតគឺចាប់តាំងពីមនុស្សមានតួអក្សរប្រើប្រាស់មានក្បួនច្បាប់ មានរចនាសម្ព័ន្ធគ្រប់គ្រងសង្គមនឹងមកទល់នឹងការរកឃើញទ្វីបអាមេរិកណាគឺអាមេរិកគេហៅថាមជ្ឈមសម័យហើយក្នុងមជ្ឈមសម័យហ្នឹងគឺមានអឺហេតុការជាច្រើនគួរឲ្យសម្គាល់ពិសេសគឺអឺលទ្ធិមនុស្សនិយមគឺមានន័យថាមនុស្ស នាសម័យចុងមជ្ឈមសម័យហ្នឹងចាប់ផ្ដើមយកចិត្តទុកដាក់ស្វែងយល់សិក្សាចំណេះដឹងផ្នែកវិទ្យាសាស្ត្រហើយយកជឿជាក់លើកម្លាំងតខ្លួនរបស់មនុស្សខ្លាំងជាងមុនណាពីមុនគឺ មនុស្សដេកដួលលើកម្លាំងធម្មជាតិហ្នឹងជំនឿអតិអតិទេពណាចឹងជាគ្រូចូលសម័យកាលមួយទៀតហៅថាអ្នកវៈសម័យឬហៅថាសម័យថ្មីសម័យថ្មីថ្មីយ៉ាងម៉េចគឺគឺគេចាប់រាប់ត្រឹមណា បន្ទុះបដិវត្តឧស្សាហកម្មឬហៅឬក៏យើងនិយាយឲ្យឲ្យស្រួលទៅថាចាប់គិតពីមនុស្សរកឃើញគ្រឿងម៉ាស៊ីនគ្រឿងម៉ាស៊ីនមកជំនួសកិច្ចការរបស់ខ្លួនអញ្ចឹងចាប់តាំងពីមនុស្សមានចំណេះដឹងធ្វើបច្ចេកទេសផលិតជាម៉ាស៊ីនជាអវ័យផ្សេងផ្សេងដែលជាឧបករណ៍ជំនួសកិច្ចការរបស់ខ្លួនបានគេហៅថានិវសម័យ ហើយអ្នកវគ្គសម័យហ្នឹងបន្តរីកចម្រើនបន្តបន្តមកទៀតក៏ឆ្លងចូលសម័យកាលមួយទៀតគឺសហសម័យសហសម័យនោះមានន័យថាសម័យកាលទំនើបសម័យកាលទំនើបឬសម័យកាលសកលភាវូបនីយកម្មសកលភាវូបនីយកម្មជាសម័យកាលមួយដែលទំនើបហើយពិភពលោកអឺ បានវិវត្តคล้ายជាចរន្តសកលវិវពាណិជ្ជកម្មមានន័យថាមនុស្សក្នុងផែនដីនឹងมันអាចគ្មានទំនាក់ទំនងនឹងគ្នាទេគឺបាញ់ឈ្មោះទៅរកទំនាក់ទំនងរវាង គ្នាទៅវិញទៅមកណាទាំងផ្នែកនយោបាយក្តីផ្នែកសេដ្ឋកិច្ចក្តីណាផ្នែកអ្វីក៏ដោយណាដែលដែលត្រូវការគ្នាទៅវិញទៅមកអរគុណ សម្រាប់ម៉ោងសិក្សានេះគ្រូមានតែប៉ុណ្ណឹងជាចំណេះដឹងសំខាន់ដែរណាហើយលោកគ្រូសន្យាថានឹងមានចំណេះដឹងសំខាន់សំខាន់ទៀតណាហើយបងប្អូនប្រកាសជាជក់ចិត្តហើយប្រកាសជាមានបំណងចេះដឹងបន្ថែមទៀតណាដើម្បីអភិវឌ្ឍខ្លួនដើម្បីការរីកចម្រើនក្នុងសង្គមទាំងអស់គ្នាអរគុណសម្រាប់ការគ្រប់គ្រងការចូលរួមសិក្សាកន្លងមក អញ្ចឹងយើងត្រូវចប់ត្រឹមប៉ុណ្ណេះសិនអរគុណសម្រាប់ការចែករំលែកវីដេអូនិងចំណេះដឹងទៅកាន់មិត្តភ័ក្តិបងប្អូនអរគុណទាំងអស់គ្នាសុខភាពល្អ